រូបតាមប្រសពសាព្រោះស្រជីវ៉ារូបតាលើគ្រប់សៀមរៀបគឺបាត់យុគេរឿងមានណែអូនមានស្នៀតធ្វើការនៅក្រុងសៀមរៀបអាចធៀនមកស្រុកមិនបានតែគេប្រពងតាស្រុកស្រី សូមផ្ដោតទៅជុំជុំគុំវឺរកផង